ថ្ងៃនេះចង់ជាចម្រៀងខ្លីរៀបរាប់ពីបរមមហាកម្ពុជាល្អនៅលើផែនដីកម្ររបានតែក៏តូចចិត្តនឹងខ្លួនឯងដែរបានខំជាងបាត់នឹងហើយជាងលេងខ្ញុំធុញនឹងព្រមលិខិតកម្រិត បាញ់ទឹកអបស្រីដេកមួយជីវិតមានមិនដងនាងមើលទៀតក៏ព្រមឲ្យនាងទៅ កំសត់ណាជាតិនេះកំសត់មែនតែនសង្ហាដែរតែអត់ចេះសាវាមិនចឹងណោះ